ទៅលេទៅទៅទៅទៅកធោព្រះសង្ឃមកបានទី3ទី2 ពីដែរហើយថ្ងៃពេលហ្នឹងប្រអប់ក៏បាននិមិត្តមកចាំគេ2 3 ហើយនៅពេលលោកជាលោកតាហើយបងប្អូនយើងទាំងឡាយកំពុងទស្សនាបន្តផ្នែកចាក់ធោដែលកំពុងសម្ដែងនឹងឲ្យឈ្មោះថាក្រុងរៀបណានឹងក្រុងរៀបចំណែកខាងវាយរៀបមិនតាន់ចេញទេញាតិញោមវាយរៀបមិនតាន់ចេញទេណានឹងក្រុងរៀបហើយចំណែកខាងអនុមានក្បាលធៀវឲ្យឈ្មោះថាគុំបកាណាគុំបកាហើយ ណាហើយនឹងមានន័យថាក្រុងរៀបកំពុងសម្ដែងអំពីការៈណាចំណែកបីរៀបមិនដល់បានចេញទេណាសម្ដែងអំពីហនុមាន ហើយការសម្ដែងនេះញាតិញោមយើងពុទ្ធបរិស័ទយើងដឹងហើយនឹងព្រះដូចជាប្រលឹងនៃជាតិរបស់យើងទំនៀមទម្លាប់វប្បធម៌គេមរតកដែលពុបការីចគឺពុបពុរោះពុបនារីដែលបានផ្លីកាយថ្វាយជីវិតចំពោះសាសនានិងជាតិឥឡូវគាត់បានបន្សល់នៅគេមរតកយ៉ាងច្រើន សម្រាប់ទុកជាសម្គាល់នៅសញ្ជាតិខ្មែររបស់យើងហើយក្នុងនោះដូចជាប្រតែមិញថាក្រុងរៀបនេះដែរណា